إن الحمد لله نحمده ونستعينه ونستغفره ونعوذ بالله من شرور أنفسنا ومن سيئات أعمالنا من يهده الله فلا مضل له ومن يضلل فلا هادي له واشهد ان لا اله الا الله وحده لا شريك له واشهد ان محمدا عبده ورسوله أرسله بالهدى ودين الحق ليظهره على الدين كله ولو كره الكافرون ولو كره الفاسقون ولو كره المشركون اللهم صل وسلم وبارك على نبينا محمد وعلى آله وأصحابه ومن تبعهم بإحسان إلى يوم الدين أما بعد قال الله تعالى في القرآن الكريم يا أيها الذين آمنوا اتقوا الله حق تقاته ولا تموتن إلا وأنتم مسلمون فيا عباد الله أوصيكم بنفسي بتقوى الله عز وجل فقد فاز المتقون បណ្ដាពុំអ៊ីស្លាមទាំងអស់ជាទីស្រឡាញ់ចូលយើងកោតខ្លាចអល់ឡោះស៊ុបហានវតាឡានៅគ្រប់កលៈទេសៈនិងពេលវេលាទាំងអស់ ការកោតខ្លាចអល់ឡោះស៊ុបហានវតាឡាពេញលេញលុះត្រាតែយើងប្រតិបត្តិនៅអ្វីដែលអល់ឡោះស៊ុបហានវតាឡាបានបង្កប់ប្រើតាមរយៈជាការីរបស់ទ្រង់នៅគ្រប់កលៈទេសៈទាំងអស់ទោះបីជានៅពេលអាកម្មងឬក៏ពេលដែលមិនអាកម្មងនេះគឺជាកតបកិច្ចដែលយើងត្រូវតែបំពេញ ដើម្បីឲ្យខ្លួនយើងคลายទៅជាអ្នកដែលកោតខ្លាចអល់ឡោះស៊ុបហានវតាឡាបងប្អូនមូស្លីមទាំងអស់ជាទីស្រឡាញ់ ពេលវេលារំកិលទៅមុខគឺលឿនណាស់ថ្ងៃនេះយើងចូលនៅក្នុងខែរយៈនៃឆ្នាំសករាជមហាម៉ាត់1444ទៅហើយវាជាពេលវេលាដើរទៅមុខយ៉ាងលឿនដូច្នេះតម្រូវឲ្យអ្នកដែលមានជំនឿចំពោះអល់ឡោះហ៊ូស៊ុបហានវតាឡាសូមកុំធ្វេសប្រហែសនៅពេលវេលាដែលអល់ឡោះហ៊ូស៊ុបហានតាឡាទុកជីវិតឲ្យយើងសូម្បីតែមួយនាទីឬច្រើនជាងនេះ ក៏វាជាពេលវេលាដែលមានសារៈសំខាន់សម្រាប់យើងគ្រប់គ្រប់គ្នាបងខែតើតើនៅបញ្ហាខែរយៈនេះអល់ឡោះស៊ុបហានវតាឡាបានរំលឹកប្រាប់យើងទាំងអស់គ្នានៅក្នុងគម្ពីរអល់កុរអានថាបិស្មិលឡាហិរ៉ាហ្មានិរ៉ាហ៊ីមអ៊ីនអ៊ីដតិស៊ូហ៊ូរ៊ីអ៊ីនដាឡោះ12 شهرا في كتاب الله يوم خلق السماوات والارض منها اربعه حرم ذلك الدين القيم فلا تظلموا فيهن أنفسكم ពិតប្រកបណាស់ចំនួនខែរបស់អល់ឡោះស៊ុបហានវតាឡាដែលទ្រង់បានកំណត់មក គឺមាន12ខែក្នុងមួយឆ្នាំដែលអល់ឡោះបានកំណត់កត់ត្រានៅក្នុងឡាហ៊ុលម៉ាហ្វូស ចាប់តាំងពីពេលដែលអល់ឡោះបង្កើត បណ្ដាមេឃទាំង7ជាន់និងដីទាំង7ជាន់ ហើយក្នុងចំណោម14ខែ12ខែនេះ គឺមាន4ខែគឺជាខែដែលអល់ឡោះបាន កំណត់ថាជាអស្ហុលហ៊ុរុមមានន័យថាគឺជាខែដែលហាមក្នុងការធ្វើសង្គ្រាមហាមក្នុងការកាប់សម្លាប់គ្នា ذلك الدين القيم នោះហើយគឺជាសាសនាមួយដ៏ត្រង់ត្រូវពលគឺសាសនារបស់អល់ឡោះស៊ុបហានតាជាម្ចាស់គឺសាសនាអ៊ីស្លាមនេះឯង فلا تظلموا فيهن انفسكم ដូច្នេះជួពួកអ្នកទាំងអស់គ្នាកុំបំពានគ្នានៅក្នុងខែនេះឲ្យសោះបងប្អូនមូស្លីមទាំងអស់ជាទីស្រឡាញ់យើងឃើញថាការកំណត់របស់អល់ឡោះហ៊ូស៊ុបហានតាឡានៅក្នុងផែនដីនេះរយៈពេល12ខែក្នុងមួយឆ្នាំហើយក្នុងមួយឆ្នាំមានប៉ុន្មានសប្តាហ៍គឺជាការកំណត់របស់អល់ឡោះហ៊ូស៊ុបហានតាឡាប៉ុន្តែអ្វីដែលសំខាន់សម្រាប់ដល់អល់ឡោះចង់រំលឹកនេះគឺពេលវេលា មួយឆ្នាំ ដែលមាន12ខែនេះគឺមិនមែនជាពេលវេលាមួយវែងទេហើយក្នុងនោះក៏អល់ឡោះបានរំលឹកថាខែមួយចំនួនត្រូវបានអល់ឡោះកំណត់ថាគឺជាខែដែលច្បាប់ហាមឃាត់មិនអនុញ្ញាតឲ្យអ្នកមូស្លីមតាំងពីសម័យនប៊ីយើងមូហាម៉ាត់សុសឡាមមករហូតដល់ថ្ងៃគីយ៉ាម៉ានោះដាច់ខាតក្រុមបំពេញគ្នានៅក្នុងខែទាំង4នេះវាជាសារៈសំខាន់នៃការសុខសន្តិភាពសម្រាប់ការរស់នៅនៅលើផែនដីនេះ បងប្អូនមូស្លីមទាំងអស់ជាទីមេត្រីនប៊ីយើងមូហាម៉ាឌុនសល្លឡោះអាឡៃវ៉ាសាឡាំនៅក្នុងការធ្វើហាជីការសូត្រគុណតបៈរបស់លោកនៃការធ្វើហាជីរបស់លោកលោកបានមានប្រសាសន៍ថាអិនហ្សាម៉ាណា قد استدراك كهيئة يوم خلق السماوات والأرض السنة إثنا عشر شهرا منها أربعة حرم Salasun mutawaliyatun Zulqadah wa Zulhijjah wal Muharram wa Rajabu mudarara alladhi baina Jamadil akhir wa Sya'ban rawahu Abu Dawud Nabi SAW mami prasah ha perprakon nah fil wali tengah ni Datu Allah ci macah ban bain cai fil wali tengah ni เปรียบบ้านโดยจิตรง បានបែកចែកពេលវេលាសម្រាប់ការធ្វើការការបង្កើតឲ្យមានមេឃទាំង7ជាន់និងដីទាំង7ជាន់នោះគឺរយៈពេល1ឆ្នាំគឺមាន10ខែ12ខែហើយក្នុងចំណោម12ខែនេះគឺមាន4ខែជាខែដែលអល់ឡោះហ៊ូស៊ុបហានតាឡាបានហាមក្នុងការធ្វើសង្គ្រាមជាមួយគ្នាក្នុងចំណោម4ខែនេះគឺ3ខែជាប់ជាប់គ្នានោះគឺខែឌុលកេដា ហ្សុលហិយ៉ានិងមហរ៉ាំដោយឡែកខែទី4ក្នុងចំណោមបណ្ដាខែដែលអល់ឡោះបានហាមនោះគឺខែរយ៉ាប់មូដរ៉ាមានន័យថាគឺជាខែរយ៉ាប់ដែលតកតងនឹងកវីលាអារ៉ាប់ឈ្មោះមូដរដែលយកចិត្តទុកដាក់បំផុតក្នុងចំណោមបណ្ដាកវីលាអារ៉ាប់ទាំងអស់ចំពោះអ្វីដែលអល់ឡោះជាម្ចាស់បានហាមគាត់ចឹងហើយបាននប៊ីប្រសិទ្ធនាមឬក៏ភ្ជាប់ខែរយ៉ាប់នេះទៅនឹងកវីលាមូដរ الذي بين جمد وجمد الأخير وشعبان ហើយខែរ៉ាយ៉ាប់នេះគឺជាខែដែលកើតឡើងចន្លោះរវាងខែយមដលអាខៀរមុនខែនេះហើយនឹងខែសាបានមុនខែរ៉ាម៉ាឌនដូច្នេះយោងតាមអ្វីដែលអល់ឡោះស៊ុបហាតាឡាបានបញ្ជាក់ប្រាប់ក៏ដូចជានប៊ីយើងមូហាម៉ាត់សុសឡាមបានបញ្ជាក់ប្រាប់ គឺបង្ហាញអំពីភាពឧត្តមឧត្តមនៃខែរ៉ាយ៉ាប់ ដោយអ្វីដែលអល់ឡោះបានហាមឃាត់នោះគឺមិនត្រូវបំពានគ្នាជាដាច់ខាតធៀបពិតការបំពានគ្នាទៅវិញទៅមកត្រូវបានច្បាប់សាសនាអ៊ីស្លាមហាមគ្រប់កលៈទេសៈទាំងអស់ប៉ុន្តែអ្វីដែលអល់ឡោះបានលើកនៅចំណុចនេះ ដោយសារធ្លាប់មានកើតឡើងនៅសម័យមុនមុននោះនោះគឺការបំពានគ្នាធ្ងន់ធ្ងរបំផុតគឺនៅបណ្ដាខែទាំងអស់នេះឯងត្រង់នឹងហើយបានជាអល់ឡោះស៊ុបហានតាឡាក៏បានរំលឹកប្រាប់ហើយនប៊ីយើងមូហាម៉ាឌុនសល្លឡោះសាឡាមក៏លោកបានបញ្ជាក់ប្រាប់ ក៏តាតាដែលជាតាប៊ីនគាត់បាននិយាយនៅសម្ដីមួយថា inna zulma fish fil ashhir hurum a'zamu khati'atan wa wizran min az-zulmi fi ma siwa អង្គគាត់តាគាត់បាននិយាយថាជាការពិតណាស់ការបំពេញគ្នានៅក្នុងបណ្ដាខែដ៏ឡាត់ដាក់ហារ៉ាំនេះគឺវាមានទោសពីកំហុសធ្ងន់ធ្ងរនិងបាបកម្មធំធេង ជាងបណ្ដាខេត្តផ្សេងផ្សេងពាក់ព័ន្ធនឹងការបំពេញទាំងនោះឯងដូច្នេះហើយបានជានៅក្នុងខែនេះជាការដាស់តឿនរំលឹករបស់ច្បាប់ សាសនាអ៊ីស្លាមដែលមានបន្ទូលរបស់អល់ឡោះនិងប្រសាសន៍របស់នប៊ីយើងមូហាម៉ាឌុលសាឡាមគឺទាមទារឲ្យបណ្ដាអ្នកមូស្លីមទាំងអស់ដែលចង់បាននៅប្រការល្អគឺសូមបំបត្តិឬបញ្ឈប់ជាបន្ទាន់ប្រសិនបើភាពនៃការបំពេញនោះកើតឡើងសម្រាប់រូបគាត់ គឺត្រូវតែបញ្ឈប់ជាបន្ទាន់ បងប្អូនអ៊ីស្លាមទាំងអស់ជាទីស្រឡាញ់នៅក្នុងខែរ៉យ៉ាប់នេះផងដែរយើងឃើញថាទង្វើខ្លះត្រូវបានច្បាប់ហាមតែវាជាការផុសផុលរបស់មនុស្សជាពិសេសគឺអ្នកដែលកាន់សាសនាអ៊ីស្លាមដូច្នេះហើយ បានជាយើងទាំងអស់គ្នាត្រូវតែស្វែងយល់អំពីច្បាប់ឲ្យបានពិតប្រាកដជៀសវាង ការខែរយ៉ាប់ដែលអល់ឡោះបានរំលឹកប្រាប់នេះ គឺមិនមែនមានន័យថាជាខែមួយដែលតម្រូវឲ្យយើងធ្វើនៅអ្វីមួយដែលគ្មាននៅក្នុងសុណារបស់នប៊ីយើងមូហាម៉ាឌុនសលឡោះអាឡៃសាឡាំទេចំណុចទី1ដែលមនុស្សតែងតែមានការខុសឆ្គងនៅក្នុងខែរយៈនេះគឺគេបានកំណត់យកក្នុងខែរយៈនេះថ្ងៃទី1នៃខែរយៈឬក៏យមអាត់ទី1នៃថ្ងៃរយៈឬក៏ថ្ងៃខំេសទី1នៃខែរយៈដោយកំណត់យកការបួសហើយឲ្យតម្លៃថាការបួសនោះ គឺល្អពិសេសពិសាលជាងពេលវេលាណាទាំងអស់រូបភាពនៃការធ្វើអ៊ីបាដានេះគឺมันមានទេលក្ខណៈពិសេសនៅក្នុងខែរយៈដោយអ្វីដែលការកំណត់ដូចនេះព្រោះការបួសយើងឃើញហើយថាយើងមានបួសសុណាត់ផ្សេងៗក្រៅពីក្រមអវនដូចជាការបួសនៅថ្ងៃច័ន្ទឬក៏ថ្ងៃប្រហោះឬក៏បួស3ថ្ងៃនៅរៀងរាល់រៀងរាល់ខែនោះគឺសុណាត់របស់នប៊ីយើងមូហាម៉ាត់សុសឡាមដោយឡែកការកំណត់យកថ្ងៃទី1នៃខែរយៈ ឬក៏យំអាត់ទី1នៃខែរយ័បឬក៏ថ្ងៃខមេសថាសប្តាហ៍ទី1នៃខែរយ័បមកធ្វើការបួសហើយកំណត់បះឡើគឺមិនមាននៅក្នុងច្បាប់សាសនាអ៊ីស្លាមទេដូច្នេះរាល់អ៊ីបាដាតទាំងអស់គឺយើងថតចម្លងពីនប៊ីយើងមូហាម៉ាឌុនសល្លឡោះអាឡៃសាឡាមមិនអាចថតចម្លងពីការយល់ឃើញរបស់មនុស្សបានទេដូច្នេះពិតមែនហើយថាអ៊ីបាដាតបួសនេះជាអ៊ីបាដាតមួយល្អប៉ុន្តែយើងត្រូវមើល ពេលវេលាដែលសុណាស់នប៊ីបានកំណត់មកយើងមិនត្រូវធ្វើទៅតាម ការដឹកឃើញឬក៏ការបញ្ជាក់ប្រាប់ក្រៅពីប្រភពច្បាប់នោះឡើយអ៊ីបនុហាយ៉ាត់អេសកូឡានី លោកបានរំលឹកនៅ ក្នុងចំណុចនេះថាគ្មានតកតងនឹងខែហ្វាឌីឡាត់នៃខែរយ៉ាប់នេះគឺគ្មានផោះតាំងបង្ហាញហើយក៏តកតងនឹងការបួសខែរ៉ម៉ាឌនអខែរយ៉ាប់នេះ និងការសម្ដែងយ៉ាងគិយាមូល័យសម្ដែងយ៉ាងនៅពេលយប់មានផុសតាងអតិបញ្ជាក់ប្រាប់ថាត្រូវធ្វើចំនួនប៉ុណ្នេះត្រូវធ្វើចំនួនប៉ុណ្នោះបានប៉ះឡាប៉ុណ្នេះឬបានប៉ះឡាប៉ុណ្នោះសេះអេស្តូឡានីគាត់ថាគ្មានទេនៅក្នុងហតិដែលបញ្ជាក់យ៉ាងដូចនេះឯងអ៊ូម៉ាត់បិនខតាបរ៉ាឌីយ៉ាឡោះវ៉ានដែលជាខលីហ្វាទី2របស់រ៉ាស៊ូលឡោះអ៊ីសឡាឡាមនិងជាអ្នកដែលប្រកាន់នៅសុណាស់ដល់ចប់ជួនបំផុតក្នុងចំណោមបណ្ដាសាហាបៈដែលល្អល្អទាំងអស់នោះ យើងមើលទង្វើរបស់លោកថ្ងៃមួយមនុស្សបាននាំគ្នាបួសនៅខែរយៈនេះពេលនោះអ៊ូម៉ាត់វិញខតបគាត់យកដៃគាត់វាយទៅលើបាតដៃរបស់មនុស្សប្រុសប្រុសដែលបួសនៅពេលនោះហើយគាត់បាននិយាយថាវាយហើយរហូតដល់យកដៃអ្នកទាំងអស់នោះឈប់ឲ្យបួសហើយទៅកាន់ចំណីអាហូបធម្មតានៅក្នុងខែរយៈនេះហើយគាត់បានពោលពាក្យថាគូលូ فإنها هو شهر كان يعظمه أهل الجاهلية គាត់ថាខែនេះអត់តែចូលពួកអ្នកទាំងអស់គ្នាហូបអាហារទៅកុំអួសពួកខែនេះជាខែដែលពួកពួកជាហ៊ីលីយ៉ានឹងវាបន្ធំគឺខែរយៈនេះឯងអញ្ចឹងមានន័យថាអ្វីដែលមនុស្សផុសផុលក្នុងការបួសកំណត់យកការបួសវាខុសពីអ្វីដែលសុណាស់របស់នប៊ីបានបានណែនាំហើយអ្វីដែលមនុស្សឲ្យតម្លៃក្នុងការធ្វើប៉ះឡើងមួយបាន បានប៉ះឡើងប្រមាណក្នុងថ្ងៃនេះធ្វើអំពើល្អមួយប៉ះឡើងប៉ានេះប៉ះឡើងប៉ានោះសូមក្រុមសូមសូមរំលឹកដែលវាមិនមានផោះតាំងព្រោះវាជាអតិពលមិនល្អ ដល់បងប្អូនឥស្លាមរបស់យើងព្រោះពេលខ្លះអ្នកណាក៏ចង់ធ្វើអំពើល្អដែរក៏ប៉ុន្តែប្រសិនបើអំពើល្អនោះមិនមាននៅក្នុងសុណាស់របស់នប៊ីយើងទេគឺអ្នកណាគេអ្នកឲ្យប៉ះឡាយើង អ្នកដែលប្រាប់យើងមិនមែនជាអ្នកឲ្យប៉ះឡាទេទេតែផ្ទុយទៅវិញគឺអល់ឡោះទេដែលជាអ្នកឲ្យកសលផលបុណ្យ ចឹងប្រសិនបើវាមាននៅក្នុងសុណាស់មែនការបួសនៅក្នុងខែខែរយៈនេះឬក៏ការកំណត់យកថ្ងៃណាមួយនៅខែរយៈនេះសម្រាប់ធ្វើទៅអ៊ីបាដាត់ ហើយវាពិតជាមាននៅក្នុងសុណាស់មែនគឺច្បាស់ជាមានផោះតាំងបង្ហាញដូច្នេះស្វែងយល់អំពីច្បាប់ជាជាងការថតចម្លងធ្វើអ៊ីបាដាតមួយដែលមិនមានផោះតាងបញ្ជាក់អំពីរ៉ាស៊ូលឡោះសល្លឡោះសាឡាំដោយអ្វីដែលអ៊ុមាត់បិនផាតាត់គាត់បាននិយាយប្រាប់អ្នកដែលបួសនៅក្នុងខែរយ៉ាប់នឹងថាពូនេះទង្វើនេះគឺជាការបន្ធំរបស់ពពួកយ៉ាហ៊ីលីយ៉ាគឺពពួកលងងខ្លៅមុនសម័យនប៊ីយើងមូហាម៉ាត់សល្លឡោះសាឡាំឡាចំណុចទី2 ដែលជាកំហុសឆ្គងផងដែរនោះនោះគឺមនុស្សមួយចំនួន កំណត់យកខែអឺរយ័បនេះគឺប្រព្រឹត្តឬក៏ប្រតិបត្តិនៅសម្ភារយ៉ាងមួយចំនួន នោះគេឲ្យឈ្មោះថាសម្ភារយ៉ាងរររកអ៊ីបសម្ភារយ៉ាងរកអ៊ីបនេះគឺគេអនុវត្ត12រកាត់ក្រោយពីសម្ភារយ៉ាងមិនក្រឹបហើយរហូតដល់អ៊ីសាវកទូរបស់វាប៉ុន្តែសួរថាសម្ភារយ៉ាងរកអ៊ីបនេះ មាននៅក្នុងសុណាស់របស់នប៊ីឬក៏អត់អត់មានទេអត់មានតលិលបញ្ជាក់ទេអត់មានតលិលបញ្ជាក់ទេដូច្នេះសូមថាឡើយសម្បះយ៉ាង12រកាត់ចន្លោះពីមង្រឹបទៅអ៊ីសាឬក៏សម្បះយ៉ាងវែងជាងនេះក៏ដោយឲ្យតែមាននៅក្នុងសុណាស់របស់នប៊ីយើងឲ្យតែមានលោកធ្វើឬសាសបាត់របស់លោកធ្វើមានផុសតាំងច្បាស់លាស់យើងនាំគ្នាធ្វើទៅមិនខុសទេតែផ្ទុយទៅវិញប្រសិនបើមិនមានទេគឺដាច់ខាតយើងកុំធ្វើព្រោះការធ្វើគឺយើងបំពេញទៅលើ សិទ្ធនាំច្បាប់បោករបស់នប៊ីយើងមូហាម៉ាត់សុសឡាមហើយ ហើយការសម្រាប់យ៉ាងរកអ៊ីបនេះវាតែងតែកើតមានផុសផល នៅ ប្រទេសប្លុកអារ៉ាប់មួយចំនួន នៅក្នុងហិជ្រោះនៅគូរូនមានសតវត្សទី5គឺតែងតែមានការប្រព្រឹត្តប៉ុន្តែភាពជាក់ស្ដែងវាមិនសូវល្បីល្បាញនៅស្រុកយើងហើយវាជាសំណាងដោយសារវាមិនមែនជាសុណាស់របស់នប៊ីយើងមូហាម៉ាត់សុលសាឡាមទេចំណុចទី3ដែលកើតឡើង មានតែពាក់ព័ន្ធនៅក្នុងខែរយប់នេះផងដែរនោះគឺមនុស្សភាគច្រើនយល់ឃើញថាអ៊ីស្រាមីរ៉ាជដែលអល់ឡោះហ៊ូស៊ុបហានតាឡាបានយកនប៊ីយើងមូហាម៉ាត់សុលឡាសាឡាំដើម្បីទៅទទួលយកសម្បះយ៉ាងដែលសម្បះយ៉ាងនេះត្រូវបានដាក់ជារុកុនមួយក្នុងចំណោមរុកុនអ៊ីស្លាមរហូតដល់ថ្ងៃគីយ៉ាម៉ាត់នោះគឺគេលើកឡើងថាវាកាសឡើងនៅក្នុងខែរយៈថ្ងៃទី27នៃខែរយៈក៏ប៉ុន្តែតាមរយៈផោះតា នៃអ្នកប្រវត្តិសាស្ត្រគ្មានអ្នកណាមួយអាចទាញអំណះអំណាងថាអ៊ីស្រាមីរ៉ាជកើតឡើងនៅក្នុងខែរយៈទេផ្ទុយទៅវិញអ្នកខ្លះគាត់លើកឡើងថាអ៊ីស្រាមីរ៉ាជកើតឡើងនៅក្នុងខែរបុលអាវ៉ាអ្នកខ្លះថាក្នុងខែរបុលសានីអ្នកខ្លះថានៅក្នុងខែរយៈអ្នកខ្លះថានៅក្នុងខែរមបានហើយអ្នកខ្លះថាក្នុងខែសាវ៉ាល់អ្នកខ្លះទៀតថាក្នុងខែទុលកិដាហើយក្នុងចំណោមចំណុចទាំងអស់នេះ ឬក៏ការលើកឡើងរបស់ឧលាមាប្រវត្តិសាស្ត្រមួយមួយនេះចំណុចដែលខ្សោយជាងគេទស្សនៈដែលយល់ឃើញខ្សោយជាងគេគឺអ្នកដែលលើកឡើងថាអ៊ីស្រាអ៊ីមីរ៉ាជកើតនៅក្នុងខែរយៈក៏ប៉ុន្តែភាពខុសផលនៃការអនុវត្តរបស់មនុស្សយល់ឃើញថាអ៊ីស្រាអ៊ីមីរ៉ាជគឺកើតឡើងនៅក្នុងខែរយៈពេលខ្លះព័ត៌មានខ្លះគឺវាទៅជាការប្រតិបត្តិល្បីជាងរឿងពិតរឿងពិតគឺខុសពីការពិតអ្វីដែលមនុស្សអនុវត្ត ក៏ប៉ុន្តែ មនុស្សយកមកអនុវត្តឲ្យយកមកធ្វើអាមិនពិតនេះច្រើន ជាងពលរដ្ឋមានតែពិតប្រកបពេលខ្លះអ៊ីបាដិតខ្លះគឺវាកាត់ឡើងដោយសារចំណុចនេះឯងបងប្អូនមូស្លីមទាំងអស់ជាទីមេត្រី យើងឃើញថារាល់អ៊ីបាដិតទាំងអស់ដែលយើងត្រូវធ្វើ ដែលយើងត្រូវប្រកាន់ឲ្យភ្ជាប់គឺអ៊ីបាដិតទាំងឡាយណាដែលមានផុសតាងបញ្ជាក់ច្បាស់ពីអល់ឡោះស៊ុបហានវតាឡាឬពីនប៊ីយើងមូហាម៉ាត់សុលឡាមបើអត់ពីនប៊ីទៅគឺគូឡាហ្វាអ៊ីរ៉ាស៊ីឌីនទាំង4 គឺអប៊ូបកាអូម៉ារអូស្ម៉ានបន្ទាប់មកគឺបណ្ដាសាវត្តបន្តបន្តមកនោះឯងរហូតដល់នប៊ីយើងបានណែនាំថាគូរូនដែលល្អមានន័យថាសតវត្សដែលល្អដែលអ៊ីបាដាតមិនសូវខុសទេនោះគឺរហូតដល់3គូរូនមានន័យថាសម័យរបស់លោកសម័យរបស់សាវត្តរបស់លោកនិងសម័យបន្តទៀតមានន័យថាក្នុងរង្វង់300ឆ្នាំនេះឯងជាអ៊ីបាដាតមួយដែលស្ថិតនៅក្នុងបន្ទាត់ដែលត្រឹមត្រូវដោយមានផោះតាងបង្ហាញ